បាទសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Channel រៀនភាសាចិនបាទដល់ថ្ងៃដែរគឺខ្ញុំលើកយកការសន្ទនាការណែនាំខ្លួនជា basic បន្តិចបាទនេះសម្រាប់នៅពេលដែលយើងអឺសម្ភាសជាមួយចិន បាទដល់ពេលគេនិយាយថាគេឲ្យយើងជឿនីជាសោមានតែគេឲ្យយើងឲ្យអ្នកណែនាំខ្លួនរបស់អ្នកផ្ទាល់ហ្នឹង นยังยัยตัวงคือนิฮหาวาเจลจันทรีมาวาเจลจันทรีวาสึเชียนผู้ชายเย็นวาสึลาวซืวาเจียโยสึเกเย็นป้าป้ามามาเกเกเหอวะวาสีหวนชื่อเชียนผู้ชายฝัน 我又喜欢看电影。旅游和做 YouTube 视频。很高兴认识你，谢谢。你好，សួស្តី我叫ចន្ទ្រីខ្ញុំឈ្មោះចន្ទ្រីបាទវ៉ាស៊ឺឈៀនភូចៃយ៉ានខ្ញុំគឺជាជនជាតិកម្ពុជាវ៉ាស៊ឺឡាវស៊ឺអឺខ្ញុំគឺជាគ្រូបង្រៀន បាទហើយបើយើងថាយើងជាវិស្វករឬអឺជាវិស្វករបាទកុងឆឹងស៊ឺបើសិនជាយើងវ៉ាស៊ឺកុងឆឹងស៊ឺអញ្ចឹងទៅយើងនិយាយតាមទួនាទីយើងយើងអញ្ចឹងមកអានេះវ៉ាជាវ៉ាជាឬក៏វ៉ាតជាណាហ្នឹងនៅផ្ទះរបស់ខ្ញុំគឺចង់សំដៅទៅលើគ្រួសាររបស់ខ្ញុំវ៉ាជាយោស៊ឺកេយិន គ្រួសាររបស់ខ្ញុំមានសមាជិកបាទយោនេះមានសឺ4មានសមាជិក4នាក់ប៉ាអឺលោកប៉ាអ្នកម៉ាក់បងប្រុសប៉ាប៉ាម៉ាលោកប៉ាម៉ាម៉ាម៉ាក់កើកើបងប្រុសហឺវ៉និងខ្ញុំបាទ我喜欢吃柬埔寨饭。 vàខ្ញុំចូលចិត្តញ៉ាំម្ហូបកម្ពុជាបាទឬក៏ម្ហូបខ្មែរហ្នឹងបាទខ្មែរបាទគឺកោមៀនបាទវ៉ាយឺស៊ីហ៊ាន់ខានទីនអ៊ីងបាទហើយខ្ញុំក៏ចូលចិត្តមើលរឿងឬក៏មើលកុនហ្នឹងទីនអ៊ីងបាទអឺលីវយ៉ូលីវយ៉ូលីវយ៉ូហ្នឹងអឺ អានេះលីដែលសារតែយើងលីអសយូចឹងលីលីអសលីសំលេងធំលីលីយោបាទលីយោបាទដំណើរកំសាន្តបាទហឺជក់ YouTube Serpin ហើយនឹងធ្វើវីដេអូ YouTube បាទវីដេអូ YouTube ណាបាទហិនកោសិងយិនស៊ឺនី បាទរីករាយណាស់ដែលបានស្គាល់អ្នកស៊ីសៀអរគុណបាទ